ជីវិតខ្ញុំជីវិតខ្ញុំអស់ហើយគ្មានគ្មានសល់អីទៀតទេអស់អស់ហើយអស់រត់រត់រត់រត់អត់ទៅអត់ទៅទៅមកវិញមកទៅខ្ញុំគួរតែទៅហៅម៉ែស្អាតម្នាក់ឯងហើយខ្ញុំមានសេរីភាពហើយខ្ញុំគ្មានកូនទេម៉ែចាប់ទិញទៅយើងយើងយើងអត់ដែរស្គាល់ឯងទេម៉ែមិនបាច់ចាំបាច់ធ្វើអត់ស្គាល់ពួកខ្ញុំទេណាម៉ែ យគាត់បារម្ភពីម៉ែខ្លាំងណាស់ម៉ែកូនតូចគេរងឪពុកម្ដាយបង្កើតគេឃើញហើយទូចតិចគេចង់ធ្វើចោលខ្ញុំទៀតហើយខ្ញុំនៅបាត់បង់កូនទៀតហើយមែនអូនកុំបារម្ភបងមិនអោយគេទៅណាចោលជាងជាលើកទី2ទេខ្ញុំដឹង ថានាងជាកូនប្រសាល្អអាចមើលថែម៉ែស្អាតជំនួសកូនតូចបានហើយនាងក៏ត្រូវដឹងពីខ្ញុំថាខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំប៉ុណ្ណា នាងលេងរះតូចទៅខ្សែរឿងជីវិតរឿង ទី6មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃប្រហោះសពវេលាម៉ោង9យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film